អូខេឥឡូវយើងចូលមកក្នុង Facebook របស់យើងមកដើម្បីយើងទៅផុស Facebook Power Editor នៅឧទាហរណ៍ថា page នេះអូខេយើងផុសចូល page នេះយើងផុសនេះវាលក្ខណៈ Power Editor នេះខ្ញុំនិយាយផុសនេះអញ្ចឹងឥឡូវយើងចូលទៅ អស់គ្នាទាំងអស់គ្នា Do why Facebook our editor នេះយើងណាប្រទេសយកទី1បន្ទាប់មកវាគឺវាចេញ go to ad manager ទៅនៅវាមួយ ទៅលើ tray 3ហើយយើងគិតឃើញពី app manager ទៅលើវា1បន្ទាប់មកទៀតគឺវាជួបអរទាំងនេះនេះគឺបទពិសោធន៍ទាំងចឹងយើងបង្កើតថ្មីមួយទៅជាថា create ជាពាក្យ create តាមមកទៀតយើងជ្រើសរើសយកពាក្យ traffic ទៅពាក្យ continue បន្តមកទៀតដល់កន្លែងនេះគឺយើងមិនចិត្តអីទេគឺយើងចិត្តមកអាចុងក្រោយគេនេះមកនេះចុងក្រោយគេនេះ one add អញ្ចឹងបើវាចេញពណ៌ក្រហមវាចេះបើវាចេញពណ៌ក្រហមអញ្ចឹង វាចេញពណ៌ក្រហមអញ្ចឹងន័យថាវាឲ្យវាត្រូវការ URL ឬជា website ប៉ុន្តែបើសិនជាយើងអត់មានទេយើង copy អឺ URL ពី YouTube របស់យើងឬក៏ពី Facebook របស់យើងបានឥឡូវយើងចូលទៅ copy Facebook URL YouTube URL ពេលឥឡូវយើងចូលមក channel YouTube នេះយើងទៅពាក្យ URL នៅខាងលើតមកទៀតយើងទៅលើ edit មួយអញ្ចឹងវាឲ្យកន្លែងយើង URL បន្តមកទៀតគឺយើងជ្រើសរើសយកពាក្យ paragraph ទេបើទៅចេញខាត់អសូរនេះហើយប៉ុន្តែអាកន្លែងបញ្ជាក់ពីអាកន្លែងនេះកន្លែងទៅជា page នេះអញ្ចឹងយើងចង់ផុសទៅ page យើងមួយណាអញ្ចឹង អាច select នៅផ្លែនេះបានអញ្ចឹងណាយើងចង់ផុសទៅ page មួយណាយើងចង់ផុសទៅបន្តមកទៀតវាឲ្យយើង add រូបភាពរូបភាពដូចខ្ញុំបានប្រាប់នេះដូចជានៅក្នុងវីដេអូនេះយើង add រូបភាពមកទៀតនេះអញ្ចឹងយើងចូលមកត្រូវរូបភាពមកយើងមក អូខេខ្ញុំរករូបភាពមួយនេះចឹងទៅ continue ឥឡូវរូបភាពយើងបានហើយយើងចុចទៅលើយក media យកវីដេអូរបស់យើងចង់ផុសទៅប៉ុន្តែនៅក្នុងនេះយើងអាចរើសយកមួយមួយមកដើម្បីអាសនរូបភាពរូបភាពចឹងយើងយកយកចុងក្រោយគេមកឲ្យលើកវីដេអូ ក្នុងវិស័យវីដេអូហើយនេះបើសិនជាយើងអត់មានដាក់ក្នុងទេគឺយើងចុច upload ដើម្បី ទៅយកវីដេអូនៅក្នុងអឺត្រាយកុំព្យូទ័ររបស់យើងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកវីដេអូនេះមួយអញ្ចឹងគឺ continue អូខេអញ្ចឹងវីដេអូនេះគឺវាចូលមកដល់ហើយ អញ្ចឹងអានេះយើងអត់រើនេះគឺយើងមកវាចោលដើម្បីជាប់មកវាចោលអត់មកអានេះយើងលុបចោលហើយមកអូខេដល់តែរូបភាពនៅមុខវីដេអូអញ្ចឹងគឺយើងដូរវីដេអូយើងដាក់មុខវិញដាក់រូបភាពខាងក្រោយអញ្ចឹងយើងចេញរូបភាពនេះយើងទាញរូបភាពចុះមកខាងក្រោម ចឹងនៅកន្លែងនេះគឺវាមានរូបភាពហើយអឺឬមានវីដេអូហើយនេះវីដេអូបន្តមកទៀតដើម្បីយើងសរសេរយើងសរសេរ headline headline នេះអឺឧទាហរណ៍អ្នកចង់សរសេរថាសូមជួយសូមជួយ share ម្រាប1ផងចាកន្លែងហ្នឹងយើងចង់ដាក់អីក៏បានដែរដល់ពេលយើងទៅកន្លែងហ្នឹងគឺវាលោតនៅទីខាងក្រោមខាងក្រោមវីដេអូរបស់យើងខុសនេះអញ្ចឹងណាដល់ពេលកន្លែងលើមកនេះចាំមើលយើងដូរវាអញ្ចឹងយើងដូរមកយើងដាក់ទៅជាជា watch more ឬក៏ subscribe ឯហ្នឹងគឺនៅក្នុងហ្នឹងមានទាំងអស់ទៅយើងដាក់ watch more ទេបន្តមកទៀតអឺយើងចង់ដាក់អក្សរនៅលើវីដេអូអាកន្លែង caption របស់យើងហ្នឹងយើងអូសមករកពាក្យថា primary text អញ្ចឹងយើងដាក់មកហ្នឹងដាក់អីក៏បានហ្នឹងណា អញ្ចឹងយើងសរសេរយ៉ាងម៉េចទៅវាលោតនៅពីខាងលើវីដេអូរបស់យើងហ្នឹងថាថាកាត់ទៅណាអញ្ចឹងយើងដាក់រូបមកមួយមកទៅប៉ុន្តែអាបែងវាចេញត្រេពណ៌លឿងដូចញ៉ោទៀនហ្នឹងអានោះវាអត់អីទេអញ្ចឹងអូខេឥឡូវខ្ញុំអត់ចង់ផុតទៅពេកហ្នឹងហើយខ្ញុំសូមដូរពេក នៃព្រឹកពេញនេះវាឧទាហរណ៍ថាខ្ញុំចង់ផុសចូលឧទាហរណ៍ខ្ញុំចង់ចុះផុសចូលពេកជាមួយនេះចាអូខេហើយឧទាហរណ៍ណាអញ្ចឹងអ្នកខ្លះគាត់មានពេកចឹងយកអាចរើសនៅកន្លែងនេះបានអញ្ចឹងខ្ញុំយកពេកនេះមួយ ទេនេះគឺវាផុសចូលប្រភេទមួយនេះបន្ទាប់ពីយើងផុសចឹងហើយប្រភេទបន្ទាប់ពីយើងផុសចឹងហើយអាកន្លែងរូបភាពនេះយើងចង់ទៅទេអីពីខាងក្រៅរូបភាពនេះក៏បានដែរឡាយ តែបើយើងខុសអញ្ចឹងហើយគឺយើងទៅ public តែបើគេថាប៉លិចហើយគឺយើងចូលទៅបិទវាដើម្បីកុំឲ្យយើងកាត់លុយនៅក្នុងកាតរបស់យើងយើងចុចក្រេ3នេះបិទក្រេមក អញ្ចឹងបើសិនជាអត់ឃើញ page ខុសនៅទីខាងលើនេះទេអាចអូសមកខាងក្រោមបានដើម្បីយើង public video ហ្នឹងទៅលើ page របស់យើងឃើញតែ page ខុសបើដល់ចុច page ខុសហើយគឺយើងរើសនេះតែយើងចុចខុសទៅលើ page s.m ហ្នឹងនេះចឹងយើងចុចលើ page មួយមកហើយយើងខុសលើ page មួយហ្នឹង អញ្ចឹងយើងចុច add post ដល់ add post ហើយ គឺយើងឃើញនៅ អាយើង post បំបញ្ញហ្នឹងគឺវាអត់តន់ចូលទៅដល់នៅលើ Facebook page របស់យើងទេអញ្ចឹងដល់យើង public វាបានវាទៅដល់រត់ទៅឲ្យយើងឃើញបន្ទាប់ពីយើងបាន public ហើយយើងចុចមក add manager របស់យើងវិញ នៅកន្លែងនេះយើងបិទវាទៅយើងកុំឲ្យវាកាត់លុយរបស់យើងយើងបិទវាអូខេអញ្ចឹងយើងហើយយើងចូលទៅមើល page របស់យើងដែលយើងបានផុសមិញហ្នឹងនេះចូល page មួយនេះមក អូខេអានេះគឺជាវីដេអូដែលយើងបានផុសមិញនេះគឺងាយងាយបាទនេះយើងផុសមិញបាទនេះនេះវីដេអូនេះគ្រួសារចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ